មុំមុំស្អីមុំលេងពីអោប្តីហ្នឹងមុំលេងមុំលេងលោកណាថាមុំមានអីនិយាយមកខ្ញុំមែនបើមានក៏និយាយមកកូនណាប្រាប់អូនអស់ហើយណារឿងបងនឹងស្រីម្នាក់នោះពេលដែលលើបែបនេះហើយអូនពិតជាសប្បាយចិត្តខ្លាំងណាស់អស់ហើយតែមានតែប៉ុណ្្នឹងទេដែលចង់និយាយបើថាអស់ហើយខ្ញុំទៅហើយហើយបន្ទប់ខ្ញុំបានគេរៀបចំហើយ អត់ទេណាវីហេតុអីចាំបាច់ត្រូវគេងបន្ទប់ផ្សេងគ្នាដែរយើងមានកូនមួយជាមួយគ្នាអីណាបើកូនណាដឹងកូនណាឱកាសជាគិតថាបងស្អប់ខ្ពើមអូនមិនខានទេមុំវីវីយើងត្រឡប់មកត្រូវគ្នាវិញទៅណា វី គ្មានអ្នកណាខ្ញុំក៏គ្មានអ្នកណាហើយកូនណាត្រូវការប៉ានឹងម៉ាក់មើលថែណា បានមានអារម្មណ៍ប្លែកៗចឹងស្គាល់គេប្រហែលថ្ងៃសោះ មិនបានងាយលងស្រឡាញ់គេម៉េះ មកធ្វើអីប្រាប់អីតាថាមករកប្តីនឹងកូនអីបានទេមុំខ្ញុំរវល់អត់មានពេលទៅនេះមកត្រូវលេងសើចច្រើនជាមួយមុំទេចង់បានអីពីពួកយើងនិយាយមកវីខឹងមែនដែលខ្ញុំទៅចោលវីរាប់ឆ្នាំ ទុកឲ្យវីមើលថែកូនតែម្នាក់ឯងវីខឹងខ្ញុំមែនទេមែនតា ពីដំបូងខ្ញុំខឹងមែនខឹងដែលមុំទុកឲ្យខ្ញុំរាប់រងរឿងតែម្នាក់ឯងតែបន្ទាប់មកវិញអត់ទេ ឥឡូវនេះខ្ញុំមានតែអរគុណមុំថែមដែលបានបន្សល់ទុកក្មេងស្រីម្នាក់ពួករិះសាតែគេនឹងឯងបានធ្វើឲ្យខ្ញុំដឹងថា អ្វីទៅជាអារម្មណ៍ស្រឡាញ់មនុស្សផ្សេងជាងជីវិតរបស់ខ្លួនឯងពួកយើងតែពីរនាក់រស់នៅជាមួយគ្នាបានតែគ្មានមុំហើយមុំក៏ដូចគ្នាដែរមុំចេញទៅរស់នៅខាងក្រៅបាន ដោយគ្មានពួកយើងដូចគ្នាចុះឥឡូវមុំមកធ្វើអីមកដើម្បីអី ឬមួយក៏មិនទៀមទាសិតជាម្ដាយមិនមែនត្រឹមតែទៀមទាសិតជាម្ដាយទេតែសិតជាប្រពន្ធវីក៏ខ្ញុំត្រូវការដែរវីកូនដាច់ខាតត្រូវតែមានប៉ាម៉ាក់នៅមើលថែណាសុំទោសណាមុំខ្ញុំនិយាយតាមត្រង់ណាខ្ញុំសឹងតែភ្លេចហើយថាកូនរបស់ខ្ញុំក៏ធ្លាប់មានម៉ាក់ តែខ្ញុំមិនធ្លាប់ភ្លេចទេ ថាខ្ញុំមានវ័យមានកូននៅ ក្នុងជីវិតអត់ទេណាមុំមុំហើយនឹងខ្ញុំពួកយើងគ្មានអីពាក់ព័ន្ធជាមួយគ្នាទៀតទេទៅទៅវិញទៅហើយបាច់មកទៀតទេ ខ្ញុំសន្យា ថាខ្ញុំនឹងមើលថែកូនអត់ឲ្យពិបាកដល់មុំទេខ្ញុំមកទីនេះ ខ្ញុំបានត្រៀមចិត្តត្រៀមកាយហើយឯងថាខ្ញុំឮពាក្យអត់ទាំងនេះចេញពីមាត់វីខ្ញុំដឹងថាខ្ញុំមិនស័ក្តិសមធ្វើជាម៉ាក់របស់គេទេ តែកន្លងមកខ្ញុំចង់ប្រាប់វីថាខ្ញុំក៏មិនដែលមានក្តីសុខដែរខ្ញុំនឹកកូននឹកកូនដែលខ្ញុំធ្លាប់ពើពុះជាច្រើនខែខ្ញុំមិនទោះខ្លួនឯងមករហូត ហេតុអីក៏ខ្ញុំមិនដ ਾਇ ឲ្យកូននៅជាមួយវីហេតុអីក៏ខ្ញុំមិនតស៊ូមើលថែកូនជាមួយវីតែវីក៏ដឹងដែរថាប៉ាម៉ារបស់ខ្ញុំគាត់ធ្វើការបែបណាគាត់ចង់ឲ្យខ្ញុំរៀបការជាមួយអ្នកផ្សេង តែតែខ្ញុំមិនដែលមានក្តីសុខទេណាវី ខ្ញុំចង់មករកវីយូរហើយតែខ្ញុំគ្មានភាពក្លាហានតែពេលនេះខ្ញុំទ្រាំនឹកវីនឹងកូនមកបានទេហើយ តែណ៎ហើយចាស់និយាយទៅក៏មិនបានអីមកវិញដែររឿងវាកន្លងហួសទៅហើយវីវីឲ្យខ្ញុំបាននៅជាមួយកូនផងបានទេសុំទោសផងម៉មរឿងនេះខ្ញុំក៏បានខុសដូចគ្នាដែរមែនហើយគឺពួកយើងខុសទាំងអស់គ្នា ព្រោះថាពួកយើងនៅក្មេងខ្ចីពេក តែពេលនេះយើងធំអីយើងអាចសម្រេចចិត្តឲ្យខ្លួនឯងបានអញ្ចឹងហើយ បានជាខ្ញុំសម្រេចចិត្តថាត្រឡប់មករកវីនិងកូនវិញណាវីវីអាចទទួលយកខ្ញុំផងបានទេមិនមកមានន័យថាវីបដិសេធមែនទេពេលនេះវី មានប្រពន្ធនឹងកូនថ្មីអីវីនឹងស្រីម្នាក់នោះជាប្តីប្រពន្ធនឹងគ្នាពិតមែនអូគឺវីមានអ្នកណាក៏បាន តែខ្ញុំសូមធ្វើជាម៉ាក់របស់កូនណា គឺប៉ាម៉ាក់ម៉ាក់មិនបាច់យំទេមានកូននៅការពារហើយ ងទៅអីហ៎គេតែងហៅខ្ញុំហៅខ្ញុំថាខ្ញុំមនុស្សសារ៉ូមកគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេ Insugol ឥឡូវនេះមានពីររសជាតិថ្មីបន្ថែមទៀតគឺកាហ្វេនិងស្រូវសាលីដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាងនិងគ្រុនក្តៅស្មានជីវិតរស់រវើង ផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើនពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិងម៉ៃឡូភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអង្គរមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីគ្រុនផ្ដាសាយទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាល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 មិនមែនជាប្រពន្ធតែជាម៉ាក់របស់កូនសម្ព័ន្ធភាពអ្នកទាំងពីរច្បោច្បល់ហើយជាស្អីក៏ជាស្អីតែសំខាន់គាត់មកពួកឯងពួកឯងថតគាត់ហ៎ហើយរឿងអីរបស់យើងដែរបានតែដេញខ្ញុំឲ្យត្រង់នេះនោះហើយចៅរឿងអីរបស់ពួកឯងដែរឃើញពួកឯងតែមានរឿងដោះស្រាយច្រើនទៀតអីហើយរឿងជួបប្រៃហ្នឹងក៏រឿងរបស់ខ្ញុំដែរមិនមែនរឿងរបស់ពួកឯងទេសួតខ្ញុំតាណែជាក្មេងគ្រប់ពាក្យសច្ចៈខ្លួនឯងបាននិយាយផងខ្ញុំបានសន្យាមួយពួកឯងទាំងអស់ខ្ញុំជួប បើអត់បានសន្យាទេអញ្ចឹងសន្យាថ្ងៃនឹងឲ្យមកអញ្ចឹងថាចាប់ពីថ្ងៃនឹងទៅត្រូវជប់ជប់បរិយសន្យាណាចាប់ពីថ្ងៃទៅត្រូវជប់ជប់បរិយអូខេអូខេបើថាចង់ជក់ខ្លាំងណាស់ពូឲ្យជក់មកដើមជាលើកចុងក្រោយចាប់ទុកថាពូអ្នកកណ្ដោចោះហើយចាប់ពីជក់លើកនឹងទៅត្រូវឈប់ជក់រហូតបើពូតាមតាន់ថាលាក់លុយជក់បរិយ ពូនឹងដាក់ទោសលើលើឯងគ្រប់យ៉ាងមិនដែរហ៊ីលីងហ្គេមមួយនឹងអត់បើសិនជាលក្ខធ្វើបានផ្ដាច់ជក់បរិយបានមានតែខ្លួនឯងយកឈ្នះជាខ្លួនឯងបានហើយ ចង់ភ្លេចឃើញនឹងហើយអ្នកស្ងៀមបើចង់ធ្វើអីហ្នឹងអ្នកស្ងៀម មានធ្វើអីគេធ្វើសរសៃឲ្យហ្នឹងណាពួកគេដឹងការដែលយើងមើលក្មេងអញ្ចឹងវាហត់ក្មេងមិនដូចមនុស្សចាស់ជាងការជប់ឡើងអត់គេងអត់អីនៅយំនៅលោឡាអីចឹងណាថៃបងធ្វើចឹងអត់ខ្លាចមកអូនណាមកឃើញទេមកឃើញឃើញទៅថៃដូចបាន ប្រាប់ចឹងមានទូនាទីមានមុខងារជាប៉ាម៉ាក់បងអូនណាមែនប៉ុន្តែអត់មានត្រូវជាអីគ្នាទេអាចជឿបានដែរជឿបាន និយាយចឹងសួរមួយមើលចង់សួរអង្កូនមែនអត់ទេរឿងកូននឹងទុកឲ្យគេឆ្លើយប្រាប់យើងខ្លួនឯងទៅដូចអាសាឃើញចូលចិត្តគូរូកចង់ធ្វើ designer មែនមិនបានព្រោះឯងដឹងអត់ដឹងមិនដែរព្រោះធ្លាប់ឃើញអាសាដូចអាសាគូរូបអាសាអីចឹងហើយមួយទៀតអាសាឃើញអត់អីទេគ្រាន់តែរបៀបអាសាឃើញគូរូបចឹងមើលទៅដូចជាតំណងចូលចិត្តខាង designer ដឹងអីខ្ញុំចូលចិត្តខាង designer តែដោយសារតែខ្ញុំខ្ជិលហើយដោយព្រោះឯងឃើញខ្ញុំឥឡូវអញ្ចឹងបើគិតតែពីដើរតាមក្តីសម័យមិនទៅរកបាយរកដល់គោឲ្យកូនបាននៅព្រោះឯងមិនជាខ្ញុំព្រោះឯងមិនដឹងថាបាក់មកយើដឹងអត់ថាពីមុនណាខ្ញុំធ្លាប់បីកូនដើរតាមផ្លូវអត់មានលុយ100ក្នុងខ្លួនក៏មានដែរ ហើយពេលខ្លះរកតែទឹកដោះគោឲ្យកូនមុំនឹងក៏អត់មានត្រូវគេងតាមសញ្ញាផ្ទះគេទាំងភ្លៀងទាំងអីក៏មានដែរហើយពេលខ្លះដើរដើរតាមផ្លូវអញ្ចឹងអត់ដឹងផងតែខ្លួនឯងកំពុងតែដើរទៅណាមានគោដើរមានទីដើរទៅណាពួកឯងធ្លាប់ប៉ុន្តែពេលនេះពួកឯងជោគជ័យឯងហើយពួកឯងមើលខ្ញុំមើលអាចធ្វើអីបានខ្លះពួកឯងស្គាល់លេខសូននេះនេះលេខសូនណាបិទលើថ្ងាស់ហ្មង ហើយបើសិនជាហ៊ានឡើងដល់លេខ1ទៀតដឹងធ្លាក់ដល់0វិញហើយខ្ញុំធ្លាប់មានលុយ10000ដុល្លារហើយខ្ញុំបើកហាងកៅអៅតែចុងក្រោយក៏លេខអស់ទៀតហើយខ្ញុំទៅរៀនជំនាញ design មួយគេតែដោយសារតែខ្ញុំខ្ជិលចាំមកខ្ញុំដាក់ងាយខ្លួនឯងថាជានាងសរោចង់ទៅណាចង់ធ្វើអីក៏ធ្វើកើតដែរពេលនេះប្រយរួចផុតទេតែខ្ញុំដឹងការផុតទេមិនក៏ថារួចផុតណែ រឿងຕົកមាន គ្រាគឺមានដូចគ្នាគ្មានណាគេម្នាក់ដែលថាមានហើយគេចផាត់ពីຕົកលំបាករួចទេជួនកាលអ្នកដែលគេមាននឹងមានຕົកជាងយើងផងក៏ថាបានដែរឥឡូវមើលមកខ្ញុំមើលបើគេសតប៉ុណ្ណានេះតែដេកកឹតដេកព្រួយដេកបារម្ភខ្លាចថ្ងៃណាខ្លាចអត់មានភ្ញៀវមកសោះអត់មានចំណូលហើយណារីសតពី3កន្លែងទៀតត្រូវគិតខ្លាចអ្នកគ្រប់គ្រងធ្វើអត់បានល្អអីចឹងទៅហើយមួយទៀតនៅការងារផ្សេងផ្សេងទៀតដែលត្រូវគិតគូរឥឡូវផ្ទៀងផ្ទាត់គ្នាមើល ថាមួយណាមានទុកជាងមួយណាដឹងថាពីមុនខ្ញុំធ្លាប់មានងារអីអត់ពីមុនខ្ញុំក៏ធ្លាប់មានងារថាអាសារ៉ូដែរគិតមើលមានប្រពន្ធហើយមានកូនប៉ុន្តែអត់មានម៉ាក់ឲ្យកូនហើយទេហើយបើយើងវិញសារ៉ូគាត់ថាសារ៉ូអត់លុយទេ ถ้าทุกใบเงียบมาเยอะก็เป็นมันสำคัญได้าบากำลังเจ็ดแต่นะจับสั้นปูมินไอจังใหญ่เด็ดแมนนั่นไง ង់សួរថាពេលណាទើបជួបហែងតាពូហែងចង់ឲ្យហៅបងមែនអញ្ចឹងហៅថាម៉េចចង់ហៅថាបាវីបើគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេ Insugol ឥឡូវនេះមានពីររសជាតិថ្មីបន្ថែមទៀតគឺកាហ្វេនិងស្រូវសាលី ដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាងនិងគ្រុនក្តៅស្មានជីវិនរស់រវើងផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើន ពីទឹកដោះគោសញ្ញាខ្លាឃ្មុំ និងម៉ៃឡូភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាព ល្អជាមួយអីចឹងបូការីស្វេតអង្គមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីគ្រុនផ្ដាសាយទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយ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 ហើយកន្តូចមួយហើយលក្ខក៏ដូចគ្នាដែរមានកូនពីរដែរអូនណាហើយនឹងកន្តូចប៉ុន្តែលក្ខខ្ញុំផ្ដល់សិទ្ធឲ្យពិសេសហើយខ្ញុំថាបវីបានព្រោះថាលក្ខនៅតែជាកូនក្មេងឡើយឯង ចោលកូនមិនកើតបើកូនម៉ាក់គូឲ្យស្រឡាញ់សឹងអីម៉ាក់តោះតែលេងមួយកូនឯងឈប់សិនណាកូនកូនណែពិតជាចង់ឲ្យម៉ាក់នៅជាមួយកូនមែនទេចាកូនចង់មានម៉ាក់បើកូនចង់មានម៉ាក់នៅជាមួយកូនត្រូវតែធ្វើតាមម៉ាក់ណា មុំស្អីមុំលេងពីអោប្តីហ្នឹងមុំលេងមុំលេងលោកណាថាមុំមានអីនិយាយមកខ្ញុំមែនបើមានក៏និយាយមកកូនណាប្រាប់អូនអស់ហើយណារឿងបងនឹងស្រីម្នាក់នោះពេលដែលលើបែបនេះហើយអូនពិតជាសប្បាយចិត្តខ្លាំងណាស់អើយតែមានតែប៉ុណ្្នឹងទេដែលចង់និយាយបើថាអស់ហើយខ្ញុំទៅហើយហើយបន្ទប់ខ្ញុំបានគេរៀបចំហើយអត់ទេណាវីហេតុអីចាំបាច់ត្រូវគេងបន្ទប់ផ្សេង គ្នាដែរ យើងមានកូនមួយជាមួយគ្នាឯណាបើកូនណាដឹងកូនណាឱកាសជាគិតថា បងស្អប់ខ្ពើមអូនមិនខានទេមុំវីវីយើងត្រឡប់មកត្រូវគ្នាវិញទៅណា វីគ្មានអ្នកណាខ្ញុំក៏គ្មានអ្នកណា ហើយកូនណាត្រូវការប៉ានិងម៉ាក់មើលថែណាមុំឡើងមុំមុំណាណាវីណា យើងត្រឡប់មកត្រូវគ្នាវិញទៅណាមុំបងមិនអាណិតកូនខ្លះទេហ៎ពួកយើងត្រឡប់មកដូចដើមទៅណាវីណែណែមុំមុំលេងខ្ញុំហ៎សំបងណាវីណែបងអូនលេងបងពេលនេះហ៎វាក៏មានន័យថាអូនធ្វើខុសលើបងនឹងកូនទៀតដែរឲ្យអូននៅជាមួយបងទៅណាវីណែ អូនចង់មើលថែគ្រួសារយើងណាណែណែណាវីណែអូនសំបងណែណាវីណែ មីងជួយអត់មីងចេះដែរមីងចេះតាគ្រាន់តែលំហាត់បោដកក៏មីងចេះដែរចឹងមីងអង្គុយមកមើអូអានេះហ่าប្រហែលវិធីដកនេះអូនណាមាននំ10ហើយបើសិនជាអូនណាដកនំឲ្យអូនតូចអស់4ចុះអូនណាសល់នំម៉ានអត់ទេអត់ទេអូនណាអត់ចេះចែកទេអូនណាញ៉ាំខ្លួនឯងមានណាមីងក៏ឧទាហរណ៍តា nè à lớn bữa đây mình mới chấm lại xong án, họp đây mắt nè chạy nôm ao ôn tôi ở bốn ôn ná xa mán nè đã xong mùi, ừ, chắc con chấm lại xong mùi, hãy cho chấm lại lại nè mà mời đây mình nhé ừ. dạ. làm pí đọ bảy mùi pí bảy xa mán đấy mắt làm pí nè, làm pí đọ bảy mùi pí bảy xa mán សាប៊ូនឆ្លាតមែនតើមកកត់មកសាប៊ូនអូខេមកទី3ម្ដង10 10ហើយយើងរាប់ថែមថែមឲ្យចូលយើង2ទៀតមកចង់ដក2ហើយដកដៃ6ដកដៃ6មើលសាមាន1ដក1 2 3 4 5 6សាមានសាប៊ូនចឹងកាត់ចម្លែក4មក

គុណហ่ะធ្វើលំហាត់តបុកលេងខ្លួនឯងចាំមីងអ្នកពេញចម្លើយអូនណានេះទឹកអីគេហ្នឹងហេជូអែមជូអែមចឹងអគឺអូនណាឃើញមីងសាធហ្នឹងឯងតែអត់មានរកហមទេគេដាក់ទឹកក្រូចឆ្មាមួយស្ករអូអាហ្នឹងតែក្រូចឆ្មាគេឆុងជាមួយទឹកតែក្តៅអូនណាចង់ធ្វើអាហ្នឹងឲ្យមីងញ៉ាំមែនចាចង់ អ្នកញ៉ាំណាមីញ៉ាំតាមានអីជួយប្រៃជួយប្រៃអាចញ៉ាំជាការបានតាមីញ៉ាំអីមើលឆ្មាច្រើនណាមុខមីញ៉ាំកើតអូណាចុះណាសាក់មើលឆ្ងាញ់ណាអេ អត់ខឹងអូនណាអូនណាដែលឲ្យញ៉ាំអញ្ចឹងគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសារ៉ូមកគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេ Insugol ឥឡូវនេះមានពីររសជាតិថ្មីបន្ថែមទៀតគឺកាហ្វេ និងស្រូវសាលីដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាងនិងគ្រុនក្តៅស្មានជីវិតរស់រវើង ផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើន ពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិងម៉ៃឡូភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអង្គមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីគ្រុនផ្ដាសាយទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាល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 បានដើរគ្នាមកឃើញប៉ាម៉ាក់នៅជាមួយគ្នាសិនវី បាញ់មិញនេះឲ្យខ្ញុំសំទោសណាមកពីខ្ញុំនឹកវៃពេកបានជាខ្ញុំធ្វើបែបនេះពីកំខឹងខ្ញុំអីណាថ្ងៃក្រោយកុំមកធ្វើរូបភាពទាំងអស់ហ្នឹង នៅនឹងទៀតខ្ញុំមកចង់ឲ្យកូនមកឃើញរូបភាពទាំងអស់ហ្នឹងវីមិនចង់ឲ្យកូនឃើញ ឬក៏មិនចង់ឲ្យអ្នកផ្សេងឃើញទៅវិញទេហេតុផលអីក៏វាអត់សំខាន់ដែរសំខាន់ចិត្តខ្ញុំអត់ចង់នេះវីជប់ស្រឡាញ់ខ្ញុំមិនមែនទេ វីស្រឡាញ់គេហើយមែនទេបើទោះបីខ្ញុំជាម្ដាយរបស់កូនណាក៏ដោយមែនទេចុះបើខ្ញុំប្រាប់ថាខ្ញុំស្រឡាញ់គេសេចមុំហំត្រឡប់ទៅកន្លែងដើមមកខ្លួនឯងវិញអត់បងស្រឡាញ់គេតែខ្ញុំស្រឡាញ់កូនខ្ញុំសុំទៅចិត្តកូនណាវិញ គឺប៉ាណែណែកុំយំអីណាប៉ាមកក៏ប៉ាថយម៉ាក់យំទៀតអីម៉ាក់មានយំណាកូនប៉ាមិនបានធ្វើម៉ាក់យំណាតែម៉ាក់ហត់តែភ្នែកណាគឺមកពីម៉ាក់សบายចិត្តពេកដែល គ្រួសារយើង បានមកជួបជុំគ្នាវិញមែនទេបងឆាប់ឆ្លើយមកកូនកំពុងតែរងចាំចម្លើយណាវី យប់នេះប៉ាម៉ាក់ត្រូវគេងជាមួយកូនលឹកមុនអូនណាគេងមួយប៉ាតែថ្ងៃនេះហ៎ម៉ាក់ប៉ាត្រូវតែគេងមួយអូនណាចាម៉ាក់នៅនៅគេងជាមួយកូនណាឲ្យតកូនសុបាយចិត្តចុះប៉ាវិញនេះក៏ប៉ាធ្វើមកអញ្ចឹងប៉ាប្រហែលជាមិនសុបាយចិត្តដែលមានម៉ាក់ទៅដឹង ូននៅគេងមួយម៉ាក់ហ្នឹងណាកូនប៉ាទៅគេងបន្ទប់ប៉ាវិញណាកូនណែប៉ាមកវិញប៉ានៅទីនេះហើយកូនប៉ាកូនណែកូនណែនៅទីនេះណាមិនបាច់តាមប៉ាទេប៉ាឈប់ស្រឡាញ់ពួកយើងហើយប៉ាស្រឡាញ់អ្នកផ្សេង ឆែកទៅស្រឡាញ់អូនណាប៉ាមិនអាចទៅស្រឡាញ់អ្នកផ្សេងបានទេមែនទេប៉ាត្រូវតែស្រឡាញ់អូនណានឹងម៉ែប៉ាមិនអាចមានអ្នកផ្សេងបានទេអញ្ចឹងកូនគេងវិញទៅណា ឆ្លើយកុំឆ្លើយកុំឆ្លើយកុំយំណាកូនណាកុំយំទុកឲ្យម៉ាក់គេញ៉ាំបានស្កប់ណាកូនណាអឺអឺអឺកុំឆ្លើយកុំឆ្លើយកូនណាកូនណាមើលចុះមើលតប៉ាដូចជាស្រឡាញ់ក្មេងនោះខ្លាំងណាស់អញ្ចឹងកូនណាត្រូវតែធ្វើឲ្យប៉ាមកស្រឡាញ់កូនណាវិញលឺហ៎តែប៉ាថាអូននៅតូចអញ្ចឹងប៉ាត្រូវតែលេងជាមួយឯង កូនណាពិតជាចង់ឲ្យប៉ាស្រឡាញ់គេមែនទេអត់ទេអត់ទេអញ្ចឹងកូនត្រូវតែធ្វើតាមម៉ាក់លឺនៅ កូនត្រូវតែទៀមទាចំណាប់អារម្មណ៍ពីប៉ាវិញណាចាម៉ាក់តែកូនធ្វើធ្វើមកទៅ រឹបក្បាលចូលទៅ ចាំម៉ាក់ប្រាប់ឲ្យងើបចាំងើបណាចាម៉ាក់អូនណាអត់ឃើញនៅក្រៅផានៅក្នុងតែដឹងគាត់អត់ក្មេងធ្វើអីហ្នឹងអូនណាអូនណាអូនណាធ្វើអីហ្នឹងមិញចាញ់លេងដៃខ្ញុំអត់ទេជួយខ្ញុំមិញ ប្រាប់មីងមើលមុននឹងមិនបានលឹកបាចូលទឹកចឹងដឹងថាវាគ្រោះថ្នាក់ប៉ុណ្ណាអត់ប្រាប់មីងមើលមិនបានធ្វើចឹងធ្វើតាមម៉ាក់ធ្វើតាមម៉ាក់ម៉េចក៏វិញមិនចូលទៅមកគេជាមួយគ្នាមកគេឈួតស្អីហ្នឹងចង់មានន័យថាឲ្យឡើងមកគេមកមើលកូនមួយគ្នាកូនណែកូនណែស្រឡាញ់ម៉ាក់អត់មិនបានម៉ាក់សួរអញ្ចឹង គឺម៉ាក់គ្រាន់តែចង់ដឹងហ្នឹងណាគឺអូនណាស្រឡាញ់តែស្រឡាញ់តាជាងមើលទៅវិញស្រឡាញ់ក្មេងនេះខ្លាំងណាស់ណោះប្រហែលជាស៊ាំត្រឡប់ជាមួយនឹងការមើលក្មេងទៅដែរតែបើតាមខ្ញុំមើលទៅវីស្រឡាញ់គេលឹបខ្ញុំគិតទៅទៀតឬមួយក៏វីធ្វើឲ្យក្មេងស្រីម្នាក់នោះមានកូនមែនខ្ញុំធ្លាប់ធ្វើខុសម្ដងខ្ញុំអត់ត្រឡប់ធ្វើខុសម្ដងទៀតទេកូនណា គេគឺជាមេរៀនរបស់ខ្ញុំមួយហើយអញ្ចឹងហើយបានខ្ញុំមិនដែលមានចិត្តបោះបង់ចោលគេ ទោះបីជាខ្ញុំមានឱកាសក៏ដោយ ចំណោមមិនស្គាល់ពាក្យថាជោគជ័យគេនិយាយឲ្យខ្ញុំលឺខ្ញុំមិនឈឺមិនស្ដីគិតខ្លីខ្លីគ្មានគោលដៅពិតខ្ញុំមើលមិនឃើញខ្លួនអាយ